ទោះបីនៅជិត2ម៉ោងទៀតទៅដល់ម៉ោងសម្ដែង របស់ក្រុមរស្មីប្រទីបខេត្តរវិញក្ដីប៉ុន្តែ អ្នកស្រីថតធីផេននៅខុំឋានថើយអាងស្រាប់ទាំងដេខេតស្បតាំងរួមនឹងសមាជិកក្នុងគ្រួសារបានអញ្ជើញមក ដើម្បីរកកន្លែងមើលយូកេទៅហើយរូបភាពសិល្បៈនេះ បានតាក់ទាញអ្នកស្រីផេន តាំងពីគាត់នៅវ័យក្មេងម្ល៉េះនឹងយូរយូរល្ខោនបានមកលេងម្ដង ហេតុនឹងហើយបាំងមកឲ្យសើមសើមវិចបាយយកមកហូបទី3ហើយយប់ទៀតយប់បញ្ចប់ហើយពីក្មេងមកក៏យើងធ្លាប់មើលយើងឃើញគេសម្ដែងយើងវិញ្ញាណណាចេះតែញៀននេះជាឆ្នាំទី6បន្តបន្តដែលប្រជាជនឃុំឋានភើកអាងស្រុកទាំងដែរ អញ្ជើញបណ្ដាក្រុមសិល្បៈខ្មែរមកសម្ដែងនៅក្នុងឱកាសបុណ្យកំសាន្តស្រុកភូមិខ្លួន ឆ្នាំនេះក្រុមរស្មីប្រទីបសម្ដែងបីយប់បំរើជូនមាមីនៅទីនេះ តាមពាក្យអញ្ជើញរបស់គណៈកម្មការបុណ្យតាក់ទងដល់លខនប្រសាដែលយើងបានរៀបចំមកនេះគឺថាដោយទឹកចិត្តរបស់លោកយាយលោកតា ចង់ក្រេបជញ្ជក់នៅគេថា រសជាតិនៃវប្បធម៌របស់ខ្មែរយើងល្ខោនប្រសាក់ណាវាជាវប្បធម៌មួយអានជ្រាបចូលនៅក្នុងគេថាសន្តាននៃចិត្តរបស់លោកយាយលោកតាអំពីដើមមករហូតព្រោះថាហើយទីមួយទៀតអាចបញ្ចាំងនៅសក្តីសាមគ្គីភាពផងនឹងការរកស៊ីច្បារដំណាំទាំងឡាយហ្នឹងគឺថាលខុនភាសាហ្នឹងអាចពង្រីកនៅទឹកចិត្តរបស់លោកយាយលោកតាបាន មិនដោយឡែកតែមាមីនៅឃុំឋានថើយអាងប៉ុណ្ណោះទេ ក្រុមសិល្បៈរស្មីប្រទីបនៅទាំងទៀតទីងបានទស្សនិកជនជាច្រើន មកពីបណ្ដាឃុំជិតខាងទៀតផងទោះបីចម្ងាយផ្លូវជិត10គីឡូម៉ែត្រក្តីប៉ុន្តែលោកថាត់អួននៅភូមិបឹងតំសាឃុំវិងអាងស្រុកទាំងដែរសុទ្ធតែមានមុខរយយប់ដើម្បីទស្សនាយូកេហើយរឿងយូកេនីមួយៗបានជួយឲ្យលោកថាត់អួនក៏ដូចជាមានមីងនៅទីនេះ បិណ្ឌធូននៅភាពលំបាក់លំបិនក្រោយបណ្ដាថ្ងៃពលកម្មនឿយហត់ យើងខ្ញុំក៏មានការសបាយរីករាយដើម្បីសាទរក្នុងក្រមសិល្បៈរបស់ខ្មែរសម្ដែងក៏ហើយយើងខ្ញុំក៏បាន មកទាំង3យុគទស្សនា នៅក្រមបឹងនសាយើងខ្ញុំក៏បាននាំគ្នាមកយ៉ាងច្រើនតែសំណានៅខ្សែរឿងហ្នឹងគឺថារឿងហ្នឹងដើម្បីធ្វើឲ្យយើងមានការរំភើបភ័យដែលដឹកនាំទៅប្រជាជនពលរដ្ឋយើងហ្នឹងអឺឲ្យមានការរំភើបឡើងនយោបាយឲ្យជឿនលឿនទៅមុខគឺថាមានប្រយោជន៍ដែរ បច្ចុប្បន្ននៅបណ្ដាខេត្តដែលមានជនរួមជាតិខ្មែររស់នៅកកកដូចជា ត្រាវិញសបរាំងគីងយ៉ាង បាក់លីវកាម៉ៅសុទ្ធតែមានក្រុមសិល្បៈខ្មែរជំនាញរាល់ឆ្នាំក្រុមទាំងឡាយនេះសុទ្ធតែចាត់តាំងទៅ សម្ដែងក្នុងរដូវប្រាំង តាំងពីដើមខែមករាដល់ខែឧសភា ដើម្បីបំរើប្រជាជន ដល់លេខរដូវប្រាំងឆ្នាំ2018ក្រុមសិល្បៈរស្មីប្រទីបមានផែនការសម្ដែង80យប់ តាមខេត្តមួយចំនួន នៅវិរាបទន្លេកូឡុំរដូវសម្ដែងនីមួយៗក្រុមសិល្បៈរស្មីប្រទីបសុទ្ធតែចាប់អារម្មណ៍ដល់ការកសាងរឿងថ្មី និងកម្មវិធីចម្រៀងរបាំយ៉ាងសម្បូរបែបតាមក្នុងការពិសោធន៍ជំនាញយើងខ្ញុំជាអ្នកធ្វើជំនាញគឺថាយើងខ្ញុំកសាងវណ្ណកម្មទំនុកចម្រៀងលខោមបស័ក គឺថាយើងជ្រើសឲ្យវាសមស្របទៅតាមពេលវេលាហើយរក្សានៅបានអត្តសញ្ញាណជាតិហើយជាពិសេសគឺថាបើលោកខូនបាសាក់វិញ គឺលេងនៅលក្ខណៈរឿងបុរាណច្រើនព្រោះយើងថានៅចូលចិត្តរឿងបុរាណរឿងដូចជារឿងព្រេងនិទានប៉ុន្តែយើងរៀបសម្រួល ទៅជាលោកខូនបាសាក់យាយតាគឺថាទស្សនិកជនគឺគ្រប់ត្រមែនតើហើយជាពិសេសក្នុងនោះមាន កម្មវិធីរបាំចម្រៀងគឺថាយើង បញ្ចូលរបាំ ថ្មីថ្មីហើយមានសម្លៀកបំពាក់ថ្មីយើងរួមមកថា អ្វីដែលយើងកសាង ថ្មីល្អតាមសម័យទំនើប នេះផងហើយរក្សានៅឲ្យបានអត្តសញ្ញាណរបស់ជាតិផងរាល់ឆ្នាំពេលឈាន ចូលរដូវប្រាំងមានមីងខ្មែរនៅ ខេត្តសប្រាំងសុទ្ធតែរៀបចំធ្វើបុណ្យកំសាន្តនៅតាមភូមិស្រុកទោះបី មិនមែនជាពិធីបុណ្យធំក្តីប៉ុន្តែបុណ្យកំសាន្តភូមិក៏នាំមកនៅតម្លៃវប្បធម៌ប្រពៃណីជាច្រើនផងដែរ។ ក្រៅពីពិធីកិច្ចផ្សេងផ្សេងនៅមានពិធីដូចជា ចាប់តាំងល្បែងប្រជាប្រិយសម្ដែងសិល្បៈហើយកន្លែងខ្លះគឺមិនអាចខ្វះបាននៅសិល្បៈយូកេឡើយលោកថាត់គឿនជាគណៈកម្មការវត្តព្រែកអណ្ដើកឃុំឋានភូស្រុកមេស្វៀងឲ្យដឹងថា តាំងពីដើមមកមានមីងពុទ្ធបរិស័ទនៅទីនេះសែនចូលចាត់សិល្បៈប្រពៃណីណាស់ដូចជារបាំនិងសិល្បៈយូកេហេតុនេះតើប្រឆ្នាំ សុទ្ធតែអញ្ជើញក្រុមសិល្បៈខ្មែរមកសម្ដែងយូហ្គេក្នុងឱកាសបុណ្យកំសាន្តភូមិតាំងពីបរមបុរាណមកគឺថាពេលដែលធ្វើបុណ្យកំសាន្តមហាសាមគ្គីនេះគឺតែងតែជួលនៅ ក្រមសិល្បៈឬមួយក៏ក្រមលខោនធំក្តីលខោនតូចក្តីគឺដើម្បីនឹងហៅថានឹងញ៉ាំងចិត្តប្រជាជនឲ្យមានរីករាយដល់រីករាយអញ្ចឹងទៅគឺថាប្រជាជនតែងតែ មានការសាមគ្គីរួបរวมគ្នានៅក្នុងភូមិព្រៃកណ្ដាលហ្នឹងគឺថាចំនួនចូលចិត្តអំពីលខនសិល្បៈហៅថាលខនភាសាបលខនភាសាហ្នឹងលខនភាសាហ្នឹងមកពីដល់អាស្រ័យនៃបរិស័ទប្រជាជនខ្មែរគឺចង់ថែរក្សានៅអរិយធម៌និងវប្បធម៌របស់ខ្មែរដើម្បីនឹងកុំអោយថារលាយសាបសូន្យទៅបច្ចុប្បន្នទូទាំងខេត្តសពតាំងមាន4ក្រុមសិល្បៈខ្មែរក្នុងនោះមានមួយក្រុមជំនាញ និង3ក្រុមមហាជន ឆ្នាំ2018នេះក្រុមសិល្បៈខ្មែរខេត្តសូប្រាំងមានផែនការសម្ដែង120យប់បំរើជូនទស្សនិកជន អាស្រ័យចាប់អារម្មណ៍កសាងរឿងថ្មី សម្រិតសម្រាំងឡើងវិញរឿងបុរាណគួបផ្សំរវាងសិល្បៈប្រពៃណីនិងទំនើបទៅក្រុមសិល្បៈខ្មែរខេត្តសូប្រាំងតែងតែទទួលបានការគាំទ្ររបស់ទស្សនិកជន។ ភូមិណាដែលមានចាត់តាំងឡើងបិណ្ឌភូមិគឺថាមានអញ្ជើញសិល្បៈអង្គេដើម្បីមកសម្ដែងនឹងគ្រប់យើងថានៅខេត្តសុកចាំងគឺថាមាន4ក្រុមសិល្បៈអង្គេហើយបន្ទាប់ពីហ្នឹងគឺថាមានក្រុមសិល្បៈអង្គេពីខេត្តផ្សេងផ្សេងមកទៀតដូចជាក្រុមបាក់លីវហើយនិងក្រុមចាវិញបាទហើយក្នុងហ្នឹងគឺថាក្នុងរដូវប្រាំងហ្នឹងគឺថាទាំងអស់6ក្រុម 6ក្រុមសិល្បៈយុគេគេថាសម្ដែងគេថារស់យប់ឆ្នាំនេះបានឈាន ចូលអាយុ78ឆ្នាំហើយក្តីប៉ុន្តែលោកយាយចឹងធីហឿងនៅតែ មិនរំលងមួយយប់ណាឡើយពេលក្រុមសិល្បៈខ្មែរខិតសបចាំងមកសម្ដែងនៅទីរួមស្រុកភូឡុកស្រុកថន្តីចូលចិត្តមើលរឿងបុរាណម្ល៉េះហើយ លោកយាយពុំសូវបាត់មុខពេលក្រុមសិល្បៈខ្មែរមកសម្ដែងយូគេម្ដងម្ដងលើភូមិសាស្ត្រស្រុកថន្តី mưa hôm nay ông kho quanh á mưa đã lên pu nã coi tàu mưa ngó đó vì Khmer lấy xét ta bo mưa dù kê dân nhiên cha ta nhiên រឿងផ្ការមទឹកក្រមដែលជារឿងបុរាណមួយ បាន ក្រុមសិល្បៈខ្មែរខេត្តសបតាំងសម្រិតសម្រាំងឡើងវិញដើម្បី សម្ដែងបំរើជូនទស្សនិកជនក្នុងរដូវប្រាំងនេះអាស្រ័យមានការសម្រួលច្រើនក្នុងការសម្ដែង កាយវិការរបស់សិល្បករសិល្បករនីខ្លឹមសាររឿងយូកេក៏បានសង្ខេបខ្លីប៉ុន្តែនៅតែធានាបានខ្លឹមសារសំខាន់ទៅទស្សនិកជនគ្រប់គ្រងយ៉ាងខ្លាំងយ៉ាយកទី3បានសានសោកមកលេងសបាយតែនេះឡាកូនខ្មែរមកអង្ហោជាងថងផងខ្មែរថ្ងៃបិណ្ឌសាននៅស្រុកដៃខ្មៅហ្នឹងណាយប់ ទី3អូនមកមើលបានទាំង3យប់ទាំងអស់ស្រឡាញ់ទៅនៅខ្មែរយើងបច្ចុប្បន្នប្រជាជនទស្សនាសិល្បៈយូកេតាមរយៈទូរទស្សន៍ស្ដាប់បទយុនិងទស្សនាផ្ទាល់នៅ តាមភូមិស្រុកដើម្បីឆ្លើយតបតម្រូវការទស្សនាសិល្បៈយូកេរបស់មានមីងពុទ្ធបរិស័ទវត្តខ្មែរទាំងឡាយនៅខេត្តស្ទឹងត្រែងក៏បានអញ្ជើញក្រុមសិល្បៈខ្មែរទាំងឡាយ មកសម្ដែងក្នុងឱកាសបុណ្យចូលឆ្នាំ ថ្មីឬអំណោយជ័យជំនះរបស់ក្រុមទូកងឬបុណ្យសម្ពោធសំណង់សំខាន់សំខាន់របស់វត្តដែររាល់ឆ្នាំពុទ្ធបរិស័ទចំណូលលខោនប្រសាច្រើនមិនថាវត្តឬមួយក៏បិណ្ឌកំសាន្តស្រុកទេគេតែងតែជួលឲ្យពុទ្ធបរិស័ទតែងតែគ្រប់គ្រងនៅលខោនប្រសាខ្មែរយើងដោយសារគេជួលចិត្តគេស្រឡាញ់នៅវប្បធម៌ខ្មែរ ខ្លឹមសារសាច់រឿងរបស់យុគេសបបបែបហើយមានលក្ខណៈអប់រំយ៉ាងជ្រាលជ្រៅតួអង្គគំរូបានស្ដែងឡើងដល់រូបភាពសិល្បៈឆ្លងតាមរបៀបសម្ដែង របស់សិល្បករសិល្បករនីបានឆ្លុះបញ្ចាំងនៅផ្ទាំងទស្សនីយភាពសង្គមទាក់ទាញបានទស្សនិកជន ក្តីសប្បាយរបស់សិល្បករសិល្បករនីដៃភ្លេង នៃបណ្ដាក្រុមសិល្បៈគឺទទួល បានការជ្រោមជ្រែងគាំទ្ររបស់ទស្សនិកជនម្ល៉េះហើយ ទោះបីជាជួបការលំបាកបន្តិចក្នុងការចេញទៅសម្ដែង ក្តីក៏ពួកគាត់ នៅតែ ព្យាយាមនាំយកនូវលក្ខណៈនិងតម្លៃរបស់សិល្បៈជូនមហាជនដែរសម្ដែងគឺថាក្នុងរដូវប្រាំងហ្នឹងគឺថាយើងសម្ដែងគឺថាច្រើនចុះទៅដល់តំបន់ហើយយើងហាក្តៅហាសើម ចោះប៉ុន្តែដោយការគិតថាស្នេហាសិល្បៈស្នេហាជំនាញគឺថាយើងខ្ញុំក៏ប្រឹងថាចេញអស់ពីកម្លាំងគឺថាការគឺថាឧបត្ថម្ភផាន់ទស្សនជនទាំងឡាយនេះគឺថានឹងគឺថាទឹកលើកទឹកចិត្តយ៉ាងខ្លាំងចំពោះសិល្បករយើងខ្ញុំដើម្បីតបសងនៅលេងគឺថាសក្តីស្រឡាញ់លបបានផាន់ទស្សនជនទាំងឡាយហ្នឹងក្រមសិល្បៈខ្មែរសិតសុកចាំងយើងខ្ញុំក៏បានឡើងនៅកម្រងគឺថាយ៉ាងច្រើន ទៅនោះគឺមានកម្រោគឺថាហាត់រៀននៅកម្មវិធីដែលយ៉ាងថ្មីហើយដកស្រង់ពីរឿងបុរាណបុរាណយ៉ាងច្រើនដើម្បីធ្វើម្ដេចក្នុងរដូវប្រាំងឆ្នាំក្រោយហ្នឹងយើងខ្ញុំនឹងមានខ្សែរឿងថ្មីរឿងបុរាណដើម្បីមានធ្វើឲ្យទស្សនៈជនទាំងឡាយគេថាចាប់អារម្មណ៍ចុកចិត្តភាពរីកចម្រើនឈានឡើងរបស់សង្គមទំនើប មានផលប៉ះពាល់ដល់ការអភិវឌ្ឍនិងពង្រីកនៅរូបភាពសិល្បៈយូកេប៉ុន្តែដោយការចាប់អារម្មណ៍របស់ផ្នែកបពធការបដិញ្ញាចិត្តការស្រឡាញ់របររបស់សិល្បករសិល្បករនីដែលភ្លេងម្នាក់ម្នាក់នៃបណ្ដាក្រុមសិល្បៈខ្មែរនិងការគ្រប់គ្រងយ៉ាងខ្លាំងក្លាពីប្រជាជនសិល្បៈយូកេនៅតែរីកចម្រើនជាបន្តទៀត ចំណៃអារម្មណ៍នេះនឹងនាំមកប្រកាន់ល្អប្រសើរជាបន្តទៀត រួមចំណែកកសាងជីវភាពសង្គមក្នុងជនរួមជាតិខ្មែរនៅវេរាបតន្លេកូឡុំកាន់តែល្អជាង។